បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះបាទវិលត្រឡប់មកវិញជាមួយនឹងវីដេអូ review hero ទៀតហើយអញ្ចឹងសម្រាប់តម្លៃសូម private សិនបើសិនជាបងប្អូនចង់ដឹងពីតម្លៃចង់ដឹងពីឆែកមើលអីផ្សេងផ្សេងទៀតអ្នកទាំងអស់គ្នាអាច inbox មក page របស់ខ្ញុំបានឬក៏អ្នកទាំងអស់គ្នាអាច call មកលេខទូរស័ព្ទពីខ្សែដែលកំពុងតានៅបាទរត់នៅលើកញ្ចក់ហ្នឹងតែម្ដងណាបាទអញ្ចឹង hero នេះស្អាតណាបាទស្អាតមែនតើ legend អឺដូចជាមានទាំងអស់ហើយ Legend បាទអញ្ចឹងចាំមើលតិចទៀតខ្ញុំនឹងបង្ហាញឲ្យអស់តែម្ដងហើយសម្រាប់ Hero សរុបគឺ106 Emblem Mark ជាមួយនឹង skin រហូតដល់430បាទ script status ចំនួន33បាទអ្វីដែលគួរឲ្យស្រឡាញ់ខ្លាំងគឺ hero នេះមានជាមួយនឹងស៊ុំបាទនេះ avatar នេះ top fan ទៀតណាបាទហើយអ្វីដែលល្អខ្លាំងសម្រាប់ hero នេះគឺ win rate ល្អតែម្ដង បាទអញ្ចឹងយើងមើល win rate ទាំងអស់គ្នាបាទ ចឹងវាអ្នកទាំងអស់នេះឃើញស្រាប់ហើយបាទគូស៊ីនរហូតដល់1800ម៉ាច់ចិត្តជាងបាទនេះបាទចិត្តជាង6ជាងចិត្តជាង6ជាងចិត្តជាងតែម្ដងណាអញ្ចឹងសម្រាប់ហេរ៉ូនេះគឺហេរ៉ូទឹកដៃតែម្ដងបាទនេះស្អាតបងប្អូនស្អាតអញ្ចឹងសម្រាប់អ្នកដែលគាត់ចង់បាន skin ស្អាតហើយមានជាមួយនឹង win rate ល្អទៀតអូខេ account នេះត្រូវចិត្តណាបាទហើយ Legend មានទាំងអស់បងប្អូនឃើញស្រាប់គឺមានទាំងនេះមានទាំង Leslie នេះ Leslie ហើយជាមួយនឹង Granger បាទអញ្ចឹងគឺមានទាំងអស់បាទជាមួយយកឆែកមើលបន្ថែមទៀតណាខ្ញុំខ្ញុំគ្រាន់តែថាសិនទេបាទអូខេបាទយើងចូលទៅមើល skin ទាំងអស់តែម្ដងតោះបាទសម្រាប់ skin ទាំងអស់បាទនេះបាទ Alucard Legend បាទ Hayabusa Star មូស្កូវបាទ Kai Fanny Mati បាទ Leslie បាទ Sodia យើងមិនបាច់និយាយទេ បាទកតុកអាចារ្យឈូការីណាបាទអឺ Ruby បាទ Sodia ដូចមានទាំងអស់ដែរបងប្អូនបាទអញ្ចឹងណាបាទអឺ Cloud បាទ Alpha Alucard Idora បាទ Granger Alice Chu Sack បាទ God បាទ Lancelot Odette អេតេស មីយ៉ាហ្វ្រីយ៉ារុកជើសេបបឺលេស្លីបាទអឺចនសុនក្រេនជើបាទផាសាប្រភេទ collector បងប្អូនបាទហើយអឺឆាងអឺបាទនេះបដាំង collector យីសុនស៊ីនបាទវ៉ាន់វ៉ាន់គូស៊ីនអូខប់មែនតែនតែម្ដងមក collector គឺខប់មែនតែនតែម្ដងចោ head clean m2 បាទឈូ hero landslot hero បាទ Quinivia Cusin បាទ Uranus Cusin Aurora Hayabusa Selena Lunox Sodia តែនិយាយម្ដងនិយាយម្ដងអត់មិនទេនេះអឺ Kimi Odette Liamon Eritel បាទអឺ Hero ដូចជាមាន3នេះបាទ3ទាំងអឺនេះទៀតដែលជាមួយយើងទៅមើលទៅមុខទៀតបាទ Lunox Franco Bruno Aldo M1 ចូលទៅស្អីដែរបាទហើយអឺ Hanabi កាចាបាទ Dirot Quinvia God បាទអញ្ចឹងស្អាតមែនតើបងប្អូនស្អាតណាហេរ៉ូនេះបាទស្អាតបាទនេះប្រភេទ Epic ធម្មតាបងប្អូន899 Diamond ក៏ច្រើនខ្លាំងដែរបាទព្រោះ400 skin ជាងនេះបងប្អូនគ្នាបាទបាទហើយជាមួយនឹងប្រភេទ skin special ជាច្រើនទៀតបាទបាទច្រើន ខ្លាំងមែនតើសម្រាប់ hero នេះណាបាទ elite បាទ Elite ក៏ច្រើនដែរ Elite នេះស្អថ្លៃថ្លៃ ស្អ500 Diamond ជាងបងប្អូនបាទបាទ Elite ហើយ Special ខាងក្រោមទៀតចំមានលីនេះយើងទៀតបាទបាទហើយបន្ទាប់មកប្រភេទ skin ធម្មតានេះបាទអឺនៅក្នុងហ្នឹងបាទអូច្រើនមែនតើនៅក្នុងហ្នឹងក៏មានជាមួយនឹង ticket ចំនួន18000ជាង បាទបាត់ top point ចំនួន300,000ជាងបាទ diamond 9ជាងបងប្អូន បាទហើយយើងចូលមើលកន្លែងនេះបន្តិចទៅនេះបាទ នេះកដោនេះនៅសល់ច្រើនណាបាទតែយើងអត់ទាន់បើកទេនេះបើកបានបាត់បាត់បាត់ថតផនច្រើនទៀតបាទអូខេអញ្ចឹងយើងចូលទៅមើលកន្លែង legend តែម្ដងនេះបាន100ជាងហើយបងប្អូន បាទអញ្ចឹងនៅខ្វះ saber មួយអញ្ចឹងមានទាំងអស់បាទទាំង Leslie ទាំង Cruncher នៅខ្វះ God មួយហើយឲ្យយើងចាប់បាន100ជាងហើយបងប្អូនអញ្ចឹងគឺមិនមែនជាបញ្ហាសឹងតែទាំងអស់ទៅហើយណាបាទគឺច្រើន ចឹងសម្រាប់អ្នកដែលគាត់ចង់បានប្រភេទ account ស្អាត skin legend ក៏ច្រើន KOS មួយ set Soda មួយ set បាទ collector ក៏ច្រើន hero ក៏ច្រើន បាទ skin hero ណាហើយជាមួយនឹង win rate ល្អទៀតកុំភ្លេចជាមួយនឹង account នេះបាទតម្លៃចាំ inbox ចូលឬក៏ call ចូលសួរខ្ញុំណាបាទហើយប្រយ័ត្នប្រយែងមែនតើចំពោះ account fake ច្រើនខ្លាំងមែនតើបាទកុំឲ្យ មានការចាញ់បោកឲ្យមកចោតខ្ញុំណាខ្ញុំខំតែបញ្ជាក់កន្លែងហ្នឹងទេហើយកន្លែងខ្ញុំផ្ទាល់បើຕົកចិត្តចាំ តាក់តងមកបើមិនទុកចិត្តមិនចាំបាច់ទិញមិនចាំបាច់លក់អីទាំងអស់បាទព្រោះខ្ញុំលក់ account នេះវាច្រើន ខ្លាំងហើយតាំងពី crisis តាំងពី rule តាំងពី AK តាំងពីអឺ Clash of Clans Mobile Legend វាច្រើនខ្លាំងណាស់រាប់ពាន់រាប់ម៉ឺន account ទៅហើយបើនិយាយទៅហើយអញ្ចឹងបានថាមុននឹងដាក់ចិត្តទិញកន្លែងខ្ញុំអាចពិនិត្យមើលសិនទៅ អ្នកដែលថ្មីអ្នកដែលចាស់ចាស់គាត់ស្គាល់ចិត្តខ្ញុំច្បាស់ហើយបាទ ចឹងអរគុណច្រើនព្រោះកន្លែងខ្ញុំប្រកាន់គោលការណ៍មួយគឺអស់លុយបាន account មិនមែនអស់លុយអត់បាន account ទេចឹងណាបាទអញ្ចឹងគឺរៀបចំឲ្យមក set ហើយមិនបាច់ខ្វល់ថាគេយកមក connect អី connect អីមិនសួរទេកន្លែងខ្ញុំចង់គេ connect អី connect តែយកមកដល់ខ្ញុំគឺ disconnect ចោលអស់ហើយបើសិនមាន Gmail មុនធូនឆេងភ្លឹបបើអត់មានទេ register ឲ្យបាទចឹងអត់មានអីពាក់ព័ន្ធមួយម្ចាស់ដើមទេចឹងណាអរគុណច្រើនជួបគ្នានៅពេលក្រោយទៀតបងប្អូនបាទអរគុណ